បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំមានវីដេអូមួយដើម្បីធ្វើការចែកម្លែកដល់អ្នកទាំងអស់គ្នាដោយយើងដោយខ្ញុំនឹងយកនៅចំណេះដឹងទាក់ទងជាមួយនឹង Excel ក្នុងការធ្វើតារាងបន្ទុកធ្វើតារាងអឺរៀបចំឯកសារអីមួយអញ្ចឹងខ្ញុំមានតារាងបាទនៅក្នុង Excel របស់ខ្ញុំនេះមានតាតារាងបូកសរុបផលិតផលប្រចាំឆ្នាំ2020នេះតារាងនេះខ្ញុំបានធ្វើវាហើយហើយប៉ុន្តែខ្ញុំចង់ អឺប្រាប់បងប្អូនអំពីរបៀបក្នុងការរៀបតារាងតិចអញ្ចឹងនៅពេលនេះខ្ញុំនឹងលុបតារាងនេះចោលទាំងអស់ហើយខ្ញុំនឹងធ្វើសារថ្មីបាទអញ្ចឹងក្នុងការលុបបងប្អូនគ្រាន់តែ select លើវាមកហើយបន្តទៀតបងប្អូនចូលនៅក្នុងនៅក្នុង home ដដែលប៉ុន្តែយើងមានចុចក្នុងប្រអប់នេះហើយបងប្អូនចុចមក no border no border ហ្នឹងមានន័យថា គឺយើងលុបតារាងទាំងអស់បាទអញ្ចឹងលុបអស់ហើយហើយមួយទៀតតកតងជាមួយនឹងការសារ៉េกระดาษមានការសារ៉េក្លឹមឬក៏រោហ្នឹងអានេះខ្ញុំសារ៉េហើយហើយប៉ុន្តែខ្ញុំចង់លុបអស់ខ្ញុំចង់ប្រាប់បងប្អូនសាមីអញ្ចឹងខ្ញុំចូលកន្លែងនេះនេះកន្លែងពណ៌ពណ៌ហ្នឹងខ្ញុំដាក់ពណ៌សទាំងអស់បាទខ្ញុំស្លេកលើវាហើយខ្ញុំចូលអានេះអានេះខ្ញុំចូលដែរព្រោះ ហើយមួយទៀតដំបូងវាអត់ទាន់បានត្រឹមត្រូវចេះទេអញ្ចឹងវានៅអរ៉ាត់អរិយឥឡូវអញ្ចឹងខ្ញុំ select ទៅវាហើយវាធំធំនេះមកអញ្ចឹងចុះអានេះវានៅ sorry បងប្អូនរត់ធម្មតាសេរីហើយដល់ពេលសេរីហើយសេរីចាញ់សេរីទៅដើមវិញ ហ្នឹងខ្ញុំដាក់នេះចេញមកទាំងអស់ចេញវិញទាំងអស់ហើយមកបាទឯសារតែខ្ញុំវាយវាហើយហើយហើយខ្ញុំអត់ចង់វិលដើមវិញខ្ញុំឆ្លើយវាដែរដែរមកហើយខ្ញុំនឹងមកប្រាប់បងប្អូនសាមីអំពីរបៀបក្នុងការធ្វើវា បាទប៉ុណ្ណឹងសិនទៅហើយអានេះគឺអត្តសញ្ញាណដែរបាទឧទាហរណ៍ថានៅក្នុងការវាយតារាងឬក៏ធ្វើកតារបស់យើងអីមានលក្ខណៈញ៉ៃញ៉ៃមានលក្ខណៈរញ៉េរញ៉ៃហ្នឹងទៅយើងពិបាកក្នុងការរៀបចំតែនៅក្នុងពេលនេះខ្ញុំនឹងប្រាប់បងប្អូនទាក់ទងជាមួយនឹងការធ្វើតារាងនេះអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមធ្វើបងប្អូន ត្រូវតែរៀបចំវាឲ្យបានល្អអញ្ចឹងមុនដំបូងខ្ញុំសូមប្រាប់បងប្អូនអំពីការដាក់ពណ៌ការការកាត់តារាងអញ្ចឹងខ្ញុំសូមប្រាប់បងប្អូននៅពេលដែលបងប្អូនចង់អា select តារាងវាឲ្យវាតូចអញ្ចឹងយើងចូលមកកន្លែង column នេះកន្លែង A នេះហើយយើងចុចឲ្យចំ កន្លែងបន្ទាត់នេះហើយមានសញ្ញាប្រួយនឹងហើយចុច click លើវាមកហើយបងប្អូនទាញវាទៅណាក៏បានដែរទាញមកឆ្ងាយឆ្ងាយទាញចិត្តចិត្តអានេះមានន័យថាយើងកំណត់អឺ column របស់យើងនឹងឯងឲ្យវាតែមួយទេប៉ុន្តែវាចាំកន្លែងហ្នឹងគឺវាអាចរត់ទៅបានល្អហើយមួយទៀតមួយទៀតតកតងជាមួយនឹងកន្លែងអក្សរខាងលើអឺ បងប្អូន select លើវាទាំងអស់មកឧទាហរណ៍ថានេះខ្ញុំមិនប្រាប់បងប្អូនក្នុងការ select តែមួយទេប៉ុន្តែនៅពេលនេះខ្ញុំប្រាប់បងប្អូនយើង select មួយប៉ុន្តែបានទាំងអស់អញ្ចឹងយើងដាក់ម៉ៅរបស់យើងឲ្យចាំឲ្យចាំកន្លែងនេះហើយកន្លែងព្រួលនេះវាវារត់ឲ្យចាំមកហើយបងប្អូនចាប់ click លើវា select ពីនេះ select ពី A B មករហូតដល់ណាក៏បានដែរ select លើបងប្អូន យើងស្លេចត្រង់កន្លែងនេះបាទព្រួយព្រួយយើងត្រង់វាយចាំ letter O ហើយបន្តទៀតយើងចុចកន្លែងនេះចំសញ្ញាព្រួយដូចគ្នាព្រួយទៅវិញទៅមកយ៉ាងមកហើយ click លើវាចុចវាទៅណាក៏បានហើយយើងចង់អានេះវារត់អានេះចង់ចង់មកស្ដាំវារត់មកស្ដាំចង់មកឆ្វេងវារត់ឆ្វេងអញ្ចឹងយើងវារត់មកឆ្វេងព្រោះតារាយើងនៅខាងឆ្វេងយីសេរីតាមនោះវាមកទាំងអស់ហើយបាទនេះ យើងចង់បានទំហំប៉ុណ្ណាអាស្រ័យលើយើងអាទៀតមកអាទៀតអូខេយើងធំតិចទៅអាធំតិចហើយ ហើយដើម្បីដឹងថាក្រដាស់យើងត្រូវតាក់ទងជាមួយនឹងការធ្វើក្រដាស់របស់យើងមាន portrait និង landscape តែក្រដាស់នៅពេលដែលយើងធ្វើតម្រងបែបនេះគឺយើងប្រើ landscape អញ្ចឹងដើម្បីដឹងថា landscape ឬមិន landscape យើងចូលនៅក្នុងអឺ pack layout ហើយចូលទៅមើល orientation របស់យើងនេះ orientation របស់យើងអូខេចូល landscape ហើយប៉ុន្តែនៅពេលដែលយើងចូលហ្នឹងចង់ថានៅពេលដែលយើង សេរីវាទៅវាអាចលើសព្រំដែនលើទៅបន្ទាត់មួយទៀតអត់អញ្ចឹងយើងចូល file អាចចូល file វាមកហើយចូលកន្លែង print ឃើញថាយើងនៅតែច្រើននេះមានន័យថាតារាងរបស់យើងនៅពេលនេះគឺវាអត់តន់វាអត់តន់ចូលល្អទេវានៅទៅ border មួយទៀតចូល paper មួយទៀតហ្នឹងសារ៉េវានេះកន្លែង border 9ឃើញអាផ្ទាត់នេះអត់នេះ អបតតនឹងឯងមានន័យថាមកបតតមកផ្នែកខាង ស្ដាំមកផ្នែកខាងឆ្វេងមក paper មកផ្នែកខាងស្ដាំមក paper ហើយយើងទៅមើលខាងក្រោមមួយទៀតនេះកន្លែងបតតមួយនេះខ្ញុំគូនេះឯងមានថាខាងក្រោមគឺមានមក paper មកមកផ្នែកវាទៀតអញ្ចឹងឥឡូវនេះបើឯកសាររបស់យើងកំពុងរត់ទៅចោលទៅមកกระดาษមួយទៀតហើយអញ្ចឹងសារ៉េវាយ៉ាងម៉េចឲ្យវាចូលនេះមកចូលយើងចិត្តចូល ចូលតាម paper មកហើយហើយអានេះយើងចិត្តបានហើយបាទយើងមើលបានណាអញ្ចឹងវាអាចចូលហើយយើងទៅមើលបន្តិចមកអូខេអូខេអញ្ចឹងនេះកន្លែងនេះយើងពេញហើយនេះអញ្ចឹងមកចូលមក paper ហើយយើងបានហើយពីព្រោះនេះបងប្អូនមើលកន្លែងនេះវាបន្តនឹងចូលមក paper ហើយអញ្ចឹងអូខេប៉ុណ្ណឹង ហើយបន្តមកទៀតតកតងជាមួយនឹងការកាត់តារាងនេះនៅពេលដែលអានេះខ្ញុំនេះទេតារាងរបស់យើងនេះគឺវាថែអា little របស់យើងហ្នឹងគឺវានៅតារាងផ្សេងផ្សេងវាអត់ចាំដាក់ចាំកដាលទេព្រោះនៅពេលនេះបងប្អូនមិនអាចទៅវាដាក់ចាំកដាលអឺបានដោយស្រួលទេពីព្រោះក្នុង column មួយមួយវាស្ថិតតែមាន border អញ្ចឹងដើម្បីលុប border នឹងឯងយើង select លើវាមក បងប្អូនស្លាយពីណាក៏បានដែរសំខាន់ទៅលើ title របស់បងប្អូនចង់បានប៉ុណ្ណាអញ្ចឹងខ្ញុំ select ពីលើនេះចាំកន្លែងនេះមកហើយខ្ញុំចូលទៅលើ merge ឬក៏ center នេះ select លើវាគឺវារត់ចំកណ្ដាលឲ្យហើយតើតើជាមួយនឹងការប្រើពណ៌ប្រសិនជាបងប្អូនចង់ឲ្យពណ៌របស់អឺ column របស់ row របស់យើងមកផ្ទាំងហ្នឹង ទាំងទាំងផ្ទាំងនេះទាំងផ្ទាំងនេះវាពោអីគេអញ្ចឹងឧទាហរណ៍ថាខ្ញុំចូលទៅលើកន្លែងចាក់ពណ៌នេះមានន័យថាយើងចាក់វាទាំងអស់មានថាយើងអត់ចាក់ពណ៌លើអក្សរគឺយើងចាក់ពណ៌ទៅលើរទៅលើ column របស់យើងនឹងឯងចឹងចុះប៉ុន្តែនៅពេលដែលបងប្អូនសិតចង់ដាក់ពណ៌លើអក្សរបងប្អូន select ទៅលើអក្សរហ្នឹងមកហើយចូលមកយកកន្លែងនេះកន្លែង A ធំហ្នឹងមានមាន កន្លែងគេដាក់ដាក់ពណ៌ទៅលើអក្សរអញ្ចឹងបងប្អូនចង់ដាក់ពណ៌អីក៏បានដែរនេះដាក់ពណ៌អីក៏បានដែរអូខេហើយមួយទៀតកន្លែងនេះគឺដូចគ្នាយ៉ាងដែរកន្លែងនេះនឹងកាត់កាត់បន្តដូចគ្នាបងប្អូនចុចលើនឹងមកកន្លែងត្រីមាស select លើវាមកហើយចូល your map ឬក៏ center នឹងឯងហើយបងប្អូន select ដូចគ្នាចឹងនេះគ្រប់បន្ទាត់អត់បងប្អូនចង់បាន នេះចឹងមកហើយបន្ទាប់មកទៀតកន្លែងនេះកន្លែងស្រុករបស់យើងនេះគឺអឺមើលទៅបងប្អូនមើលឃើញកន្លែងនេះវាមានបញ្ហាតិចព្រោះវាអត់ត្រឹមត្រូវអញ្ចឹងដើម្បីធ្វើវាត្រូវបងប្អូនចន់តែចុចលើវានេះ select លើវានេះមកនេះបងប្អូនចុចកន្លែងនេះតិចមកអូវាបាញ់ហ្នឹងមកបានអូខេនេះបានមើលទៅរត់ ល្អហើយយើងចង់កាត់កន្លែងនេះដើម្បីវាស្មើកណ្ដាលអូខេនេះបងប្អូនចូលស្ដេចលេវាហើយចូលមើលដូចគ្នាបងប្អូនមើលឃើញกระดาษតារាងរបស់យើងនៅពេញរត់ចូលមួយអញ្ចឹងបងប្អូនសារ៉េតើនៅក្នុងនេះមកអាកន្លែងมันចាំបាច់សារ៉េទៀតទេព្រោះវាពេញហើយឬក៏អឺរៀងត្រូវទីមកបងប្អូន select តើចាប់ពីកន្លែង letter C មកដល់ letter O បាទហើយបងប្អូនចាប់ ចំណុចវេតន្តិបានហើយសរេវេតន្តិបានហើយអូខេតែប៉ុណ្ណឹងហើយស្មើហើយហើយមកទៀតតកតងជាមួយនឹងកន្លែងដាក់អសនេះមានន័យថាអសនៅពេលដែលយើងសរសេរបងប្អូនមិនចេះมันរត់ស្មើចាំបងប្អូននេះมันរត់អញ្ចឹងដល់ប៉ុន្តែនៅពេលនេះអសរបស់យើងឡើងតែអញ្ចឹងអាហ្នឹងនៅពេលដែលខ្ញុំវាយដំបូងគឺចេញបែបហ្នឹងប៉ុន្តែដោយសារតែនេះខ្ញុំវាយហើយហើយ ខ្ញុំចាញ់ទៅដាក់ខាងដើមទៅដំបូងវិញវាកើតអញ្ចឹងខ្ញុំសូមប្រាប់បងប្អូនដើម្បីធ្វើ style អក្សរបងប្អូនគ្រាន់តែ select ទៅលើអក្សរហ្នឹងណា column អក្សរទាំងអស់ហ្នឹងហើយចូលទៅរក frame tag sorry ចូលទៅរកអឺ home ហើយចូលមកកន្លែង AB នេះកន្លែងស្ញាប់ព្រោះនេះអញ្ចឹងគឺមាន angle angle count sorry angle counter clockwise angle clockwise a vertical tack អានេះសារៈអសររបស់យើងបងប្អូនចង់ដាក់ style ពណ៌ទៅមិនក៏បានអានេះបងប្អូនដាក់ style ចេះបងចេញមកចេះសាអសរបាទ style អសរខ្ញុំបងប្អូនដាក់ចង់ដាក់ style មិនក៏បានដែរ style មួយចេះក៏បានមិនដាក់ style អីក៏បានដែរអាស្រ័យលើបងប្អូនចេះក៏បានដែរអញ្ចឹងអឺអានេះមិនចាំទេខ្ញុំដាក់ style នេះចុះ អូខេដាក់ដាក់ដាក់ style នេះបាទដាក់ដាក់មួយនេះមួយនេះហើយពណ៌ដូចគ្នាដែរបើសិនជាបងប្អូនចង់ដាក់ពណ៌ដូចខ្ញុំប្រាប់ហ្នឹងមកដាក់ចង់ដាក់ពណ៌នេះយើងចង់ដាក់ទៅលើ column ទាំងអស់គឺយើងចុចលើនឹងឯងហើយចុចយកពណ៌អីក៏បានដែរលើបងប្អូនស្រឡាញ់បាទឆមាសទី1អ្នកត្រីមាសទី1បាទត្រីមាសទី2 បាទត្រីមាសទី3ណាព្រមមើលឃើញអូខេខ្ញុំដាក់ត្រីមាសទី4ហ្នឹងតាហើយកន្លែងនេះកន្លែងលេខ1លេខ2សូមប្រាប់បងប្អូនឥឡូវខ្ញុំលុបពីនេះចោលមកទាំងអស់ហើយខ្ញុំសិនលេចវា នៅពេលដែលបងប្អូនចង់ឲ្យបន្តចង់ឲ្យលេខរបស់វារត់មានន័យថាយើងមិនចាំបាច់វាយលេខ1ហើយវាយលេខ2វាយលេខ3វាយលេខ4អីអញ្ចឹងឯងវាយលេខ5អីអញ្ចឹងឯងយើងវាយតែវាយតែលេខ1ហើយលេខ2យើងអាចតែងមក1លេខ2លេខ3វារត់ឲ្យស្វ័យប្រព័ន្ធរបស់យើង select លេខវាចេញសិនបាទបងប្អូនគ្រាន់តែសិលយកមករបស់យើងคลิกទៅលើលេខ1ហើយលេខ2ហើយ select level ហ្នឹងមក ហើយយកមករបស់យើងคลิกទៅលើនេះកន្លែងកែងនេះឃើញអាសញ្ញាឃើញសញ្ញានេះអត់បងប្អូនឃើញសាឡាឃើញសញ្ញានេះយើងចាប់ផ្ដើមទាញវាមកទាញមកវាលុតឲ្យនេះលេខលេខលុតឲ្យអូខេអញ្ចឹងវាលេខលុតឲ្យហើយយើងចង់បានសារ៉េកដាលនេះអីអាចសារ៉េលើនេះសារ៉េលើវាមកអូខេបងប្អូនអាចចូលកន្លែងណាក៏បានដែរសារ៉េលើបងប្អូនស្រឡាញ់ពីចិត្តហ្នឹងទៅអូខេអញ្ចឹងកន្លែងនេះខ្ញុំសូមដាក់ពណ៌មកបន្តិចទៅដាក់ ពណ៌អីទេបាទដាក់ពងពណ៌ដាក់ពណ៌អីក៏បានដែរឆ្លាញ់ពណ៌ណាដាក់ពណ៌ហ្នឹងទៅបាទអញ្ចឹងដាក់ប៉ុណ្ណាហើយអានេះខ្ញុំសេបផងខាងក្រោមនេះអឺបាទដាក់ពណ៌ហ្នឹងទៅហើយខាងលើខ្ញុំចិត្តដាក់ពណ៌ចិត្តដាក់ពណ៌ខ្ញុំដាក់ពណ៌សតែណា អីអពេចម្លាក់អសអញ្ចឹងអសសរៃលើវាមកយកចូលពណ៌ក្រហមអើចម្រង font អសនេះបងប្អូនខ្មែរមើលបងប្អូនសិស្សក៏ select លើវាមកហើយចូលយកខ្មែរមូលមកឡូតឲ្យឲ្យមើលខ្មែរមូលខ្មែរអីណាបងបាទរត់បាទតាមចិត្តអញ្ចឹងណាអីអីទៅដាក់មិនក៏បានដែរដាក់តារាប៉ុណ្ណឹងតែ នេះចូលដាក់ខ្មែរ M9 មិញណាខ្ញុំដាក់ចូលខ្មែរ9មិញអឺនេះខ្មែរ9ហើយបងប្អូននៅពេលដែលសារ៉េនឹងហើយបងប្អូនចង់ដាក់តារាងវាបងប្អូនក៏ select ទៅលើតារាងនឹងទាំងអស់មកហើយចាំបានប្រមាណនេះខ្ញុំដាក់ប៉ុណ្ណេះហើយខ្ញុំឲ្យលើសមួយទៅហើយយើង select លើវាហើយយើងចូលមកកន្លែងនេះ home នឹងដដែលចុចទៅលើបន្ទាត់ហ្នឹងហើយបងប្អូនចូលមក more border ចូលយកមក border វាមាន number online ចឹងវាមាន font វាមាន border អីចឹងអញ្ចឹងវាមាន border ខ្ញុំចូល select ទៅមើលបន្ទាត់ខ្ញុំចាប់ដាក់បន្ទាត់ sorry ដាក់បន្ទាត់មួយណាទេដាក់មួយនេះចុះមួយហ្នឹងហើយខ្ញុំចូលដាក់អានេះដាក់មក outline នេះមានន័យថាខាងក្រៅអាណាំនេះ វាអត់មានមិនថាយើងលុបបន្ទាត់ចោល outline នេះប្រើយើងបន្ទាត់យើងខាងក្រៅ inside នេះគឺនៅខាងក្នុងអញ្ចឹងខ្ញុំដាក់កន្លែងនេះដាក់ inside ដាក់ខាងក្នុងហើយដល់ដាក់ពណ៌ sorry ខ្ញុំដាក់ពណ៌ដាក់ពណ៌អីទេអូខេអញ្ចឹងដាក់ពណ៌មកហើយបងចាប់ចាប់ចាប់ napoa à? về máu mo napoa thằng ọ này hãy đặc biệt là đá những đặc bỏ thế thì mình đặc bỏ bỏ nóng hai sẽ lại đời về mà hãy còn bỏ trận ok đi ta rằng lột áo à mà tới đây đi bé bom bom đã sạch sẽ đây nào trắng nhưng sẽ lại ខ្ញុំសិលេចលើនេះខ្ញុំដាក់អានេះអានេះខ្ញុំដាក់ធម្មតាមកដាក់បញ្ឈរអូ sorry ដាក់ដាក់ដាក់ចេះមកមកអានេះដាក់ចឹងដែរលំចលៃអត់បានទឹកអស់តែអានេះដាក់ធម្មតាទេបើមើលតិចខ្ញុំ សូម select ទៅធ្វើដាក់ពណ៌នេះវាសាមញ្ញនេះសិនអូខេខ្ញុំដាក់ពណ៌ខ្មៅអាសម្រាប់ពណ៌ខ្មៅតោះនេះទៅវាធំទៅណាអូខេអូខេនេះតារាងមកយើងលេខឡើងខាងធ្នូនឹងខែមករាកំភៈមិនិនាត្រីមេទី1អូខេ អូខេកន្លែងនេះខ្ញុំខ្ញុំសូមមកកែតិចពីព្រោះកន្លែងនេះខែមករាកុម្ភៈមីនាកន្លែងវាត្រូវសរុបអញ្ចឹងយើងកន្លែងនេះខ្ញុំសូមលុបនេះ select លើវានេះមកសិនតែមានបញ្ហាបងបងបងប្អូនអាចលុបវាបានខ្ញុំ select ចាប់ពីនេះមកខ្ញុំសេរីវាសេរីយកលត់ឲ្យទេអូខេខ្ញុំអឺ តាមសម្លេចវាពីលើនេះសម័យហើយចុចគេអូខេ I'm sorry អានេះវាទៅលោកណាទេអឺបន្តក្រោយវិញសិនខ្ញុំចែកដល់ប៉ុណ្ណេះទេអូខេប៉ុណ្ណេះចាំតិចប៉ុណ្ណេះដូចគ្នា serai belajar ini istri serai belajar ini mau tuan ini ok mình đã xin đặt tập toàn mới lượt áo sàn thời mạnh okay we thi motivation លើតឲ្យតើអ្នកលើតឲ្យហើយលើតឲ្យមិនតែបាត់អត់នោះមួយបាត់ហើយខេអញអ្នកការ៉ាមកដល់កន្លែងនេះទៅសរុបខេញ៉ាំកន្លែងនេះអាយុ sorry បង select level ចានេះកន្លែងដាក់ប៉ុណ្ណេះមកចឹងបាទទី4នោះលោតវាលោតឲ្យចឹង នៅពេលដែលបងប្អូនឃើញមានលក្ខណៈបែបនេះវាញ៉ៃញ៉ៃបងប្អូនណាអញ្ចឹងបងប្អូនចង់ទាញចង់ទាញអានឹងមកដាក់ខាងនេះវិញក៏ select លើវាមក select លើវាប៉ុណ្ណឹងមកហើយចាប់តែម៉ៅឲ្យចាំសញ្ញាបូក4នេះហើយទាញវាមកអុយអូខេវានឹងលោតមកក្រោយឲ្យបងប្អូនហើយតែវានៅអត់ទាន់ត្រឹមត្រូវនៅក្នុងសារ៉េតាំងទៀតមកអូខេត្រូវហើយឥឡូវនេះខ្ញុំដាក់ពណ៌ កាត់វាសម័យហើយខ្ញុំអឺខ្ញុំខ្ញុំសេត្រីមាសទី1ត្រីមាសទី2ខ្ញុំក៏បើសិនជាបងប្អូនអត់ចង់សរសេរទេបងប្អូនក៏ចុចយកត្រីមាសណាមួយម្ដងមកចុច control ហើយចុច C មកហើយបងប្អូនដាក់លើ column ណាមួយហើយ control V វិញហើយកន្លែងនេះខ្ញុំលុបលេខ1ដាក់លេខ2 ហើយពណ៌ខ្ញុំ select លើវាខ្ញុំដាក់ពណ៌ផ្សេងមកមិនដាក់ពណ៌អីទេពីបាទពណ៌ហ្នឹងអូខេបន្តមកទៀតបងប្អូនឃើញกระดาษរបស់យើងវារត់ត្រូវហើយអត់មានអីទេណាអត់មានអីជាបញ្ហាទេហើយខាងក្រោមនេះបងប្អូនអាចសេថ្ងៃទីអីក៏បានដែរអញ្ចឹងកន្លែងនេះខ្ញុំដាក់ហើយខ្ញុំសេរី iPhone អសរទីមក ហើយបងប្អូនអាចមានរបៀបផ្សេងអាចធ្វើបានផ្សេងយ៉ាងណាទៀតក៏កាន់តែល្អដែរបងប្អូនអូខេអាថនតិចមកអូខេដាក់ពណ៌តិចទៅពណ៌អីទេពណ៌សអូខេអូខេយ៉ាងណាប៉ុណ្ណឹងទៅអូខេ ចឹងនៅពេលដែលនេះបងប្អូនចង់ទៅមើលថាតើវាអូខេត្រឹមត្រូវអត់បងប្អូនចុច file មកចុចទៅលើ print នេះបងប្អូនឃើញបែបនេះសិនជាបងប្អូនចង់មាន ការតម្រូវឬក៏ស្រឡាញ់ធ្វើយ៉ាងម៉េចបងប្អូនអាចធ្វើបានប៉ុន្តែនេះមិនប្រាប់ទីលក្ខណៈមួយហើយបន្តទៀតបងប្អូនអាចធ្វើការ sell មាន sell មាន2បើសិនជាបងប្អូនអត់ទាន់ថា ដំបូងអញ្ចឹងបងប្អូនអាច save as ចូលនៅក្នុង phone ណាមួយបងប្អូនអាចចុច save as មកចុច computer ហើយចូលទៅលើ folder ណាមួយដែលបងប្អូនស្រឡាញ់បងប្អូនដាក់វាចូល document ឬក៏ desktop ឬក៏ folder ណាមួយតែដោយសារតែរបស់ខ្ញុំបាន save រួចម្ដងហើយញ៉ៃខ្ញុំចុចតែ share មកជាការស្រេចហើយបាទចុចតែលើវាមកហើយចុច share មកហើយហើយអូខេអញ្ចឹងអរគុណសម្រាប់ការទស្សនាតាមដានវីដេអូនេះសូមកុំភ្លេចជួយចុច like ចុច subscribe ฉชนะเรียกเข้ามาสมัครก่อน